ម្ចាស់សំណួរឈ្មោះងិនយិន មានសេចក្តីថាខ្ញុំកណាខ្ញុំកណាមានចម្ងល់មួយ ជាយូរណាស់មកហើយ ហើយខ្ញុំកណាព្យាយាមសាកសួរព្រះសង្ឃនិងលោកអាចារ្យដើម្បីឲ្យជួយបកស្រាយប៉ុន្តែការបកស្រាយនោះ ហាក់ដូចជាមិនទាន់ធ្វើឲ្យខ្ញុំយល់បាន តែក្នុងរយៈពេលជាង1ខែនេះ ខ្ញុំបានស្គាល់ភេកព្រះអង្គហើយព្យាយាមស្ដាប់ ការបកស្រាយសំណួរផ្សេងផ្សេងជារៀងរាល់ថ្ងៃជិត200សំណួរខ្ញុំក៏បានយល់ច្បាស់ថាការបកស្រាយនេះបានត្រឹមត្រូវសមហេតុផលតែនៅមានចម្ងល់ខ្លះខ្លះទៀតសូមឲ្យព្រះអង្គជួយបកស្រាយសំណួរដូចខាងក្រោម បើតាមគ្រឹះសាសនា មនុស្សទាំងអស់គឺព្រះជាម្ចាស់ជាអ្នកបង្កើតតាំងពីមានមនុស្សពីរនាក់រហូតពាសពេញផែនដីបើដូច្នោះមែននោះ មនុស្សប្រកាសជាមានកំណើតដំបូងបំផុតរបស់ខ្លួនតើព្រះពុទ្ធអាចរលឹកជាតិកំណើតខាងដើមបំផុតរបស់ព្រះអង្គបានដែរឬទេ តែបើមិនដូចការលើកឡើង ក្នុង គ្រឹះសាសនាទេនោះតើកំណើតខាងដើមរបស់ព្រះអង្គត្រឹមណាកើតជាអ្វីតើព្រះអង្គបានព្យាករទុក អំពីព្រះយេស៊ូវ ដែរឬទេ នៅក្នុងបិដកក្រោយពីជាង500ឆ្នាំ ថានឹងមានសាសនាមួយកើតឡើងដូចជាគ្រឹះសាសនានេះជាដើម ជាចុងក្រោយនេះខ្ញុំកណាសូមអរគុណទុកជាមុននិងសង្ឃឹមថាព្រះអង្គនឹងជួយបកស្រាយនៅចម្ងល់ដែលកប់មកជាយូរណាស់មកហើយ ពីខ្ញុំកណា ងិនយិននៅភ្នំពេញបាទសូមចម្រើនពរញោមអ្នកសួរ ចំពោះការលើកឡើងរបស់សាសនាគ្រីស្ទអាត្មាសូមមិនវិនិច្ឆ័យថាខុសឬត្រូវទេវាជាជំនឿរបស់គេហើយក៏មានមនុស្សរាប់កោតអ្នកគោរពជឿថាអញ្ចឹងទៅហើយបន្ទាប់ក្រណសូមបន្ថែមថាសាសនាដែលនិយាយអំពីកំណត់កំណើតមនុស្សនោះមិនមែនមានតែគ្រឹះសាសនាទេ នៅក្នុងសាសនាដតីដតីទៀត ក៏មាននិយាយដែរដូចជានៅក្នុង Hindu ឬក៏នៅក្នុងព្រហ្មញ្ញសាសនានិយាយពីការកកើត មនុស្សនឹងផ្សេង ពីគ្រិស្តសាសនាទៅទៀតណាគ្រិស្តសាសនាទៅទៀតដោយដែលគេយល់ថា ពាក្យថាព្រំលិខិតនេះជាប់មកជាទម្លាប់ខ្មែរយើងប្រើមិនតន់ឈប់ផងព្រំលិខិតលិខិតនឹងឲ្យទាំងកំណើតឲ្យទាំងជីវភាពឲ្យទាំងពេលស្លាប់ទៅទៀតនឹងក៏មាននិយាយដែរ មានវណ្ណៈផ្សេងគ្នានឹងក្នុងព្រហ្មញ្ញសាសនាគេនិយាយថាវណ្ណៈទៀបថោកកើត ពីរោមជើងប្រព្រំវណ្ណៈលមមទៅកើត ពីត្រឹមភ្លឺរំណៈកណ្ដាលកើតពីទ្រូងអញ្ចឹងទៅវណ្ណៈខ្ពស់កើតពីប្រអោសរបស់ប្រព្រំអញ្ចឹងទៅ វាជាជំនឿរបស់អ្នកកាន់សាសនាអាត្មាក៏មិនថាគេខុសទៀតប៉ុន្តែយើងបែរមកក្នុងព្រះពុទ្ធសាសនាវិញញោមសួរថាតើព្រះអង្គមាន សម្ដែងពីរឿងកំណកំណើតមនុស្សដែរឬទេណាសម្ដែងមិនអត់ទេ គឺភាពដំបងឡើយនៃកំណើតមនុស្សដែលព្រះអង្គសម្ដែងនោះគឺសម្ដែងថាគ្មានទីបំផុតទេ ហើយរហូតដល់ទៅព្រះអង្គសម្ដែងថាកំណើតមនុស្សនេះវាមិនមែនមានត្រឹមតែផែនដីនឹងទៀតផែនដីមុនមុននោះក៏មានដែរហើយផែនដីមុនមុននឹងក៏មាន ច្រើនជាអណិចរាប់មិនអស់វាជាការវិលវល់នៃវត្តចៈនឹង កើតរលាយកើតរលាយអញ្ចឹងជាធម្មតាមាន ផែនដីតែងតែមានសត្វលោក ជាធម្មតាអញ្ចឹងនឹងហើយក្នុងដំណរហ្នឹងដូចជាកង់រត់អញ្ចឹងឬក៏កង់រថយន្តអញ្ចឹងយើងរកខាងណាខាងដើមមិនឃើញយ៉ាងណា ដើមនៃសង្សារវដ្តដើមនៃកំណើតសត្វលោកនោះរួមមិនឃើញដូច្នោះដែរដូចជាយើង ចង់ដឹងថាតើមេមន់និងកូនមន់ពីណាកើតមុនពងមន់មេមន់ពីណាកើតមុនអញ្ចឹងណាវាមិនអាចថាមេកើតមុនវាមិនអាច ថាកូនកើតមុន អាត្មាឧទាហរណ៍មួយទៀតដូចជាជំងឺក្អកអ្នកវិទ្យាសាស្ត្រក៏មិនអាចរកថាដំបូងឡើយនឹងកើតពីកាលកើតពីឆ្នាំណាក្អកផ្ដាសាយអីចឹងណារកវាមិនឃើញណាឆ្នាំដំបូងហ្នឹងនិយាយរួមឲ្យតែមានមនុស្សវាមានអាហ្នឹងធម្មតាចឹងប៉ុន្តែសំខាន់អ្នកវិទ្យាសាស្ត្រហ្នឹងរកឆ្នាំ ព្យាបាលបានអត់សំខាន់វានៅតែនេះទេ សំខាន់វាមិនមែនត្រូវដឹងថាតើ ការក្អកផ្ដាសាយនឹង មានតាំងពីអង្កាលជាធម្មតាមនុស្សទៅវាកើតមកមានក្អកមានផ្ដាសាយមនុស្សណាដែលដែលកើតមកមិនដែលមានផ្ដាសាយមិនដែលមានក្អកគ្មានវាត្រូវតែឈឺម្ដងម្កាលអញ្ចឹងប៉ិនសួរថាអឺជំងឺក្អកផ្ដាសាយនឹងមានតាំងពីអង្កាលទីហោអញ្ចឹងណាមានតាំងពីអង្កាលអ្នកណាទៅដឹងវិទ្យាសាស្ត្រហ្នឹងក៏រកកំណត់ឆ្នាំមិនបានដែរគ្រាន់តែរកប្រភពឃើញថាវាកើតពីអីអាហ្នឹងរកឃើញអញ្ចឹងណាដំបងវាវាបំលែងមកពីអីអាហ្នឹងរកឃើញ ហើយត្រូវដាក់ឆ្នាំអីហ្នឹងរកឃើញ ប្រពុតដូចគ្នាឲ្យទៅរកកំណើតតាំងពីដើមដំបូងហ្នឹងវាមកពីណាហ្នឹងណាវាមិនតាំងពីអង្កលហ្នឹងវាអត់មានទេពីព្រោះផែនដីហ្នឹងក៏វារកអាដំបូងបំផុតអត់ឃើញដែរវាតែអញ្ចឹងដូចយើងទៅរកអាកាសมันមានទីបំផុតអញ្ចឹងណាបើយើងទៅរកអាកាសឃើញ ទីបំផុតទៅរកដើមសត្វលោកដំបូងឃើញដូចគ្នា វាអត់វាសិតតែទីបំផុត ដូចគ្នាអាកាសោអនន្តោ អាកាសមិនមានទីបំផុតពុទ្ធញ្ញាណហ្នឹងអនន្តតាំងពុទ្ធញ្ញាណក៏មិនមានទីបំផុតដែរសត្វលោកហ្នឹងសង្សារវត្តហ្នឹងក៏មិនមានទីបំផុតដែរដូចគ្នាអញ្ចឹងណាប៉ុន្តែរឿងវាទៅណាក៏ទៅទៅ វាដល់ណាក៏ដល់ទៅសត្វហ្នឹងវាកើតតាំងពីអង្កាលក៏កើតទៅនេះនេះដែលយើងជាអ្នកសិក្សារកការពិតវិញណាអាត្មាមិនចង់និយាយវែងឆ្ងាយទេដែលញោមសួរថាពពុទ្ធមានសម្ដែងអត់រឿងហ្នឹងថាសម្ដែងថារោទីបំផុតវាអត់ឃើញ ដូចគ្នានឹងយើងរស់អាកាសទីបំផុតនៅណាអាកាសមានអ្នកមានរិទ្ធខ្លះហ្នឹងចង់ដឹងថាអាកាសដល់ណាព្រះអង្គថាវាគ្មានទីបំផុតព្រះអង្គថាគ្មានទីបំផុតវាអត់មានមែននឹងឯងទៅរស់ក៏វាមិនអស់ហើយសាសនាទាំងឡាយដែលតាំងខ្លួនជាអ្នកបង្កើតភាគច្រើនហ្នឹងគឺត្រឹមផែនដីមួយនឹងឯងបើព្រះអង្គថាផែនដីក៏មិនមានតែមួយនឹងដែរវាច្រើនរាប់មិនអស់មកហើយហើយបើផែនដីច្រើនអញ្ចឹងសួរថាសត្វលោកមានតាំងពីកាលវាមានតែប្រចាំសង្សារវត្តតែអញ្ចឹង ចុះបរោទីបំផុតខាងដើមមិនឃើញអញ្ចឹងត្រូវធ្វើម៉េចទេវិធីធ្វើមានដូចគ្នានឹងអាត្មាលើកអំពីជំងឺក្អកអញ្ចឹងសម័យព្រះ មានទេអាហ្នឹងមានមុនសម័យព្រះមានទេអាជំងឺជំងឺក្អកហ្នឹងមាននិយាយរួមទៅមនុស្សណាតកើតមកវាមានក្អកឲ្យកំណត់ថាក្អកហ្នឹងមានពីពេលណាយើងអាចនិយាយបានថាមានត្រឹមមានមនុស្សកើតបើមនុស្សកើតហ្នឹងពីកាលអាហ្នឹងអត់ដឹងទៀតប៉ុន្តែចង់ជំងឺឯងមាន ពីណាមកក៏មានទៅ ចង់មានពីណាក៏មាន ទៅព្រោះរបស់វាត្រូវមានអញ្ចឹងតែ សំខាន់នោះពេទ្យនឹងអាចរកប្រភពឃើញ ប្រភពឃើញថាវាឆ្លងពីអីជំងឺ ខ្លះវាមកពីសត្វនេះសត្វនោះអញ្ចឹងណាឬក៏ដោយសារអាកាសធាតុវាប្រែប្រួលមកពីហូបរបស់មិនស្អាត មេរោគនឹងវាឆ្លងមកពីនេះពីនោះអានឹងរកឃើញដោយព្រះសម្មាសម្ពុទ្ធចឹងអ្វីត្បិតថា កំណើតដំបូង មាន ត្រឹមណាគ្មាននរណា ទៅកំណត់បានក៏ពិតមែន ក៏ប៉ុន្តែព្រះអង្គបានបញ្ញត្តិថាមេកំណើត របស់សត្វនឹងគឺស្អីនៅក្នុងបរិជ្ជសមុបាទអានឹងសិក្សាទៅវាជ្រៅបន្តិចណាមានជាតិកំណើតមកពីមានអីអានឹងព្រះអង្គដឹងដឹងថាមកពីមានភពហើយភពនឹងមកពីមានអីមកពីមានឧបាទានការប្រកាន់ឧបាទានមកពីមានអីមកពីមានតណ្ហាតណ្ហាមកពីមានអីមកពីមានវេទនាការសោយអារម្មណ៍មាន សុខខ្លះទុក្ខខ្លះហ្នឹង វេទនាមាននឹងមកពីមានអីថាមកពីមានផាសៈការប៉ះពាល់ផាសៈមានមកពីមានអីថាមកពីមានអាយតនៈអាយតនៈមានមកពីមានអីថាមកពីមាននាមរូបនាមរូបមកមានមកពីមានអីថាមកពីមានវិញ្ញាណវិញ្ញាណមានមកពីមានអីថាមកពីមាន អភិសង្ខារការតតែងនៅវិបាកទាំងអស់ហ្នឹងតួកម្មនឹងតែម្ដង អភិសង្ខារហ្នឹងហើយអភិសង្ខារហ្នឹងកើតមានព្រោះមានអី មេកពូលរបស់វាគឺអវិជ្ជានឹងតែម្ដងនឹងប្រភពដឹងអញ្ចឹងដូចអ្នកវិទ្យាសាស្ត្រមិនអាចទៅដឹងថាកំណើតនឹងកើតពីឆ្នាំណាក៏ប៉ុន្តែអាចស្រាវជ្រាវជ្រាវរកឃើញថា មេរោគនឹងវាកើតពីស្អីអាចដឹងបានអញ្ចឹងហើយត្រូវកម្ចាត់ទៅវិញដោយប្រើថ្នាំរបៀបណាណាសំខាន់ណាស់តនឹងសំខាន់ណាសំខាន់តនឹងដឹងប្រភពនៃការកើតរោគនឹងហើយដឹងវិធីសាស្ត្រក្នុងការកម្ចាត់មេរោគនឹងនឹងគឺជា រឿងពិសេសសម្រាប់ពេទ្យដែលព្យាបាលជំងឺហើយដូចយើងអញ្ចឹងយើងទៅពេទ្យយើងមិនចង់ទៅដឹងថារោគហ្នឹងកើតពីឆ្នាំណាទេសំខាន់ទៅព្យាបាលរោគអាត្មានិយាយនេះមិនមែនជាការស្ដីឲ្យញោមទេវាចងល់ឆ្ងល់វាត្រូវតែសួរអញ្ចឹងហើយព្រោះតែមិនយល់នឹងឯងបានវាចិត្តបែករឿងសាសនាច្រើនហើយញោមសួរថាតើពពុទ្ធមានសម្ដែងដែរទេថាកន្លងទៅប្រហែល100ឆ្នាំមានសាសនាមួយឈ្មោះនេះឈ្មោះនេះឈ្មោះនេះរឿងគេសួរពីសាសនាហ្នឹងព្រះអង្គគ្មានពេលឆ្លើយទេញោម ចិត្តបរិណពានហ្នឹងមានសផតតិនឹងទៅសួរព្រះអង្គដែរថាសាសនានេះវាអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងព្រះអង្គថាបានហើយសផតតិប្រອບវាមិនអស់ទេរឿងជំនឿនៅក្នុងសាសនាផ្សេងផ្សេងហ្នឹងតែតថាគតមានពេលខ្លីណាស់យើងក្រន់តែឲ្យកលឹះមួយថា បើអរិយមគ្គមាននៅក្នុងសាសនាណាអានឹងសាសនាវាក្រន់តែជាផ្លាកសម្រាប់មនុស្សគិតទេ ប៉ុន្តែព្រះអង្គថាបើអរិយមគ្គមាននៅក្នុងសាសនាណាបុគ្គលទី1ក៏មានក្នុងសាសនាសាសនានោះបើអរិយមគ្គអង្គ8មាននៅក្នុងសាសនាណាអរិយបុគ្គលទី2ក៏មានក្នុងសាសនានោះនិយាយសរុបដោយគ្លីថា បើផ្លូវត្រូវមាននៅទីណា ការដើរទៅរកកន្លែងផុតទុក្ខក៏មាននៅក្នុងទីនោះនឹងនិយាយស្ដាប់បានទោះបីពាក្យផ្លាកសាសនាអីក៏ដោយ ប៉ុន្តែផ្លាកសាសនាអីក៏ដោយតែបើអរិយមគ្គមិនមាននៅក្នុងនឹងទេវាគ្មានផ្លូវត្រូវនៅក្នុង នោះទេ ការដើរទៅរកទីផុតទុក្ខក៏មិនមាន ដូចគ្នាដូចពេទ្យអញ្ចឹងពេទ្យសម្រាប់ព្យាបាលរោគឲ្យជាអញ្ចឹងបើជំនាញពិតប្រកបមិនមាននៅក្នុងពេទ្យណាទេពេទ្យនោះទោះដាក់ពេទ្យទេវតាក៏ដោយទោះបី ដាក់ពេទ្យព្រំក៏ដោយ តែ បើជំនាញពិតប្រកប វិធីសាស្ត្រពេទ្យពិតប្រាកដវាមិនមានទេការព្យាបាលរបស់ពេទ្យនោះវាមិនអាចជាបានទេនឹងចង់បញ្ចប់អាត្មាលើករឿងមួយចាស់ដូចជាភិក្ខុមួយអង្គហ្នឹងតាមអត្ថកថាលោកប្រាប់មកថាពីមុនលោកធ្លាប់កើតជាព្រំហើយធ្លាប់តែចង់ដឹងថាលោកនេះមានទីបំផុតត្រឹមណាចូលឈានដើររាប់ចក្រវាលហ្នឹងវាមិនអស់វាអត់ចក្រវាលានិអនន្តាទេតែចក្រវាលហ្នឹងវាអត់ថាក៏មិនមានទីបំផុតដែរ ដល់វានិស័យវាធ្លាប់សន្សំអញ្ចឹងមកដល់មកកើតជាមនុស្សនេះមកបួសឬថាព្រះអង្គអាចដឹងជាតិមុខជាតិក្រោយ បានអីអញ្ចឹងទៅមកសួរព្រះអង្គសួរថាតើចក្រវាលនឹងដល់ណាណាអញ្ចឹងព្រះអង្គអត់ឆ្លើយ3ដងហើយខឹងព្រះអង្គថាបើព្រះអង្គដឹងឆ្លើយថាដឹងបើមិនដឹងទេខ្ញុំនឹងសឹកទៅចូលសាសនាដទៃបានព្រះអង្គថាមនាលភិក្ខុតថាគតមានធ្លាប់សន្យាថាគ្រប់សំណួរដែលអ្នកលើកឡើងហ្នឹងតថាគតត្រូវតែសម្ដែងទេ ថាអត់ទេតែអានឹងមានទោសរបស់តថាគតឯណាបានព្រះអង្គលើកឡើងចេះអ្នកមិនខុសពីបុគ្គលដែលត្រូវព្រួញដុកទ័រនៅចិត្តពេទ្យនៅចិត្តមិនអោយដកព្រួញចេញទេ អ្នកចង់ដឹងថា គេ បាញ់ខ្ញុំនៅតាណារសាព្រួយនឹងទុកសិនឲ្យវាដោតជាប់ខ្លួនសិនទៅដឹងទៅគេឈរនៅណាបាញ់ព្រួញមកពីណាចង្អាយប៉ុន្មានប្រើកម្លាំងវាបមិនបានមកត្រូវខ្ញុំហ្នឹង អ្នកមិនតន់រោអ្នកបាញ់ឃើញមិនតន់រោឆ្នាំ ពឹសឃើញពិតប្រកបអ្នកត្រូវស្លាប់យ៉ាងណាមិញការគិតវែងឆ្ងាយពេកពីលោកនេះលោកដតីនឹងវែងឆ្ងាយពេកវាផ្លិចដកព្រួញគឺទិដ្ឋិរបស់យើងនៅក្នុងខ្លួននេះនៅក្នុងលោកនេះមានពីរណាញោមសមតិសច្ចៈនិងបរមត្តសច្ចៈកាលណាបើរកឃើញទៅដល់បរមត្តសច្ចៈហើយសត្វបុគ្គលមិនមានទេទោះបីយើងបង្កើតថាព្រះ អាទិទេពជាអ្នកបង្កើតមាន God មានអីជាអ្នកបង្កើតសួស្អី វានៅតែក្នុងបញ្ញត្តិទេវានៅតែក្នុងបញ្ញត្តិទេតែធាតុពិតមានតែរូបវេទនាសញ្ញាសង្ខារវិញ្ញាណវត្ថុធាតុទាំងឡាយវាមានការប្រែប្រួលហើយវាទៅដល់ធាតុដើមរបស់វាឧទាហរណ៍ដូចជាដីអញ្ចឹងដីដីឥដ្ឋហ្នឹងគេយកមកធ្វើជារូបច្រើនទ្រុគោរូបឆ្នាំងរូបចង្ក្រានរូបអីយើងហៅទៅតាមហ្នឹងអញ្ចឹងទៅប៉ុន្តែធាតុពិតដល់ពេលវ័យរលាយទីបំផុតទៅវាទៅជាដីទៅវិញការផ្សំគុំឡើងនៃធាតុទាំងឡាយមាន កាសធាតុវិញ្ញាណធាតុទាំងអស់ហ្នឹងគឺវាអត់មាននៅតាមបង្កប់បញ្ជារបស់នរណាទេ បើកាលណាយើងគិតថាវានៅក្នុងអំណាចរបស់អ្នកបង្កើតយើងពិតជាមិនយល់ពាក្យថាអនត្តាធម៌ទេ ពាក្យថាអនត្តាធម៌គ្មាននៅក្នុងអំណាចបុគ្គលណាម្នាក់ទេសូម្បីតែខ្លួនយើងក៏គ្មានអំណាចអ្វីលើខ្លួនយើងនឹងដែរចុះតម្រាំតែបុគ្គលដតីនោះធ្វើមិនមានអំណាចទៅបង្កើតបុគ្គលដតីបានទៅរៀបចំវាសនាឲ្យអ្នកដតីបាន ហ្នឹងហើយបើយើងចិត្តយល់ថាអ្វីអ្វីព្រះសិរអ្នកធ្វើទាំងអស់ជុំមេរោគទាំងអស់ហ្នឹងពីណាអ្នកធ្វើមេរោគអេប៉ូឡាអីថ្មីថ្មីទៀតពីណាមកបង្កើតទៀតឥឡូវហ្នឹងហើយក្នុងសាសនាខ្លះអត់និយាយពីជាតិមុនទេគឺព្រះអ្នកបញ្ជូនមកជាតិនឹងត្មង ថាអ្នកដែលប្រព្រឹត្តខុសមិនជឿព្រះចុះចាំព្រះដាក់តន្តកម្មហើយចុះអ្នកទៅបង្កើតថ្មីនេះខ្លះនៅក្នុងពោះងាប់បាត់ហ្នឹងទៅយើងសំគួរថាព្រះដាក់តន្តកម្មគ្នាដែរ នេះគ្រាន់តែនិយាយឲ្យគិតទេប៉ុន្តែជំនឿរបស់សត្វលោកយ៉ាងម៉េចអានឹងបានសុខមិនជឿអញ្ចឹងអាត្មាមិនជាថាអីទេប៉ុន្តែសរុបសេចក្តីមកវិញ ធ្វើបិទថាព្រះអង្គមិនបានកំណត់ថាដើមបំផុតនៃសង្សារវដ្តនឹងត្រឹមណា តែព្រះអង្គបានសម្ដែងអំពីមូលហេតុនៃសង្សារវដ្តហើយនឹងផ្លូវបញ្ចប់ទុកទៅវិញយ៉ាងច្បាស់លាស់ គឺអរិយមគ្គអង្គ8ដែលជាផ្លូវទៅកាន់ទីរំលត់ទុកដោយអាត្មាប្រៀបធៀបនឹងពេទ្យចឹងអ្វីត្បិតថាពេទ្យមិនបាន ដឹងកាលបរិច្ឆេទនៃជំងឺនឹងមានតាំងពីពេលណាប៉ុន្តែពេទ្យអាចរកប្រភពនៃការកើតជំងឺឃើញ ហើយនឹងវិធីព្យាបាលជំងឺ បាន នឹងចឹងចឹងហើយបានជា ព្រះសម្មាសម្ពុទ្ធឈ្មោះថាមហាពេទ្យពុទ្ធោមហាវិជ្ជោធម្មោឱសថោព្យាបាលរោគកិលេសដែលជាពូជនៃសង្សារវដ្ត ចឹងមេបង្កើតសត្វលោក មិនមែនអ្នកណាទេគឺកិលេសចឹងសរុបមកថាមិនមែនព្រះអង្គមិនសម្ដែង អំពីកំណរកំណើតនឹងទេគឺសម្ដែង ថាវាគ្មានទីបំផុតនឹងណានឹងហើយដែលព្រះអង្គសម្ដែងនោះក្រៅពីនឹងគេសម្ដែងថាមកពីនេះមកពីនោះ ហើយឲ្យអ្នកដែលដែលនិយាយថាមកពីនេះពីនោះហ្នឹងសាសនាដែលមិនដូចគ្នាហើយជជែកគ្នាមើលមិនឆ្លោះគ្នាខ្លះគេថាមកពីព្រំខ្លះគេថាមកពីចេះខ្លះគេថាមកពីចោះឆ្លោះគ្នា ប៉ុន្តែដល់រកការពិតឃើញវាអត់មានពីណាអ្នកឲ្យមកទីហោថាពីមុនឲ្យតែយើងចុកពោះម្នាក់គេថាត្រូវអំពើគេមកពីគេធ្វើអំពើបានវាអញ្ចឹង ម្នាក់ទៀតគេថាអ្នកតាធ្វើមកពីអ្នកតាធ្វើបានវាប៉ោងពោះអញ្ចឹងចុកពោះអញ្ចឹងតែគ្រូបកែបកែណាអមួយទៀតគេថាមកពីខ្មោចច្បួជួចូលអីចឹងទៅហើយសួរតើឲ្យអ្នកទាំងអស់គ្នានឹងជជែកគ្នាមើលត្រូវគ្នាទេជំនឿផ្សេងផ្សេងគ្នាអញ្ចឹង ប៉ុន្តែមួយទៀតគាត់រៀនពេទ្យគាត់អេកូមើលទៅឃើញអាខ្នែងពោះវៀនហ្នឹងត្រូវអាហារចូលទៅវារីកដល់រីកទៅគាត់ថាតើអាកាត់ចេញពីព្រោះគាត់បដិសេធថាវាអត់មានខ្មោចធ្វើវាអត់មានខ្មោចសបួជួវាអត់មានព្រាយបាតបលាំងកតងខៀវអីធ្វើទេតើវះកាត់ទៅវាជាប៉ុន្តែថាប៉ុណ្ណឹងក៏វាមិនតាន់បាត់ឆ្លោះគ្នាដែរនឹងពេទ្យដឹងច្បាស់អញ្ចឹងក៏ដោយវាទល់តែព្យាបាលសិន ណាព្យាបាលសិនដល់ព្យាបាលហើយវះហើយកាត់ហើយវះកាត់ឈឺណាមិនមិនស្រួលណាការបដិបត្តិតាមពុទ្ធនេះគឺពិបាកអញ្ចឹងប៉ុន្តែដល់វះដកនៅទិដ្ឋិនឹងចេញបានដឹងថាអូវាអញ្ចឹងតាដរាបណា មិនតាន់បានចូលទៅបដិបត្តិឲ្យដឹងច្បាស់នៅពូជនៃសង្សារវដ្តនឹងវាជាអ្វីទេគ្រាន់តែត្រឹមទ្រឹស្ដីក៏មិនតាន់ច្បាស់លាស់ដែរឥឡូវនេះដូចជាអាត្មាសំដែងហ្នឹងវាទ្រឹស្ដីព្រះអង្គសំដែងមកអញ្ចឹង ដូចជាពេទ្យចូលទៅប្រាប់ថាអប៉ុនឌីស៊ីតនេះណា វាអត់មានខ្មោចធ្វើវាអត់មានខ្មោចបញ្ជូនមកវាអត់មានពីណាធ្វើអីទាំងអស់គឺវាកើតមកអំពីការអាហារចូលទៅក្នុងផ្នែកពវៀនប៉ុណ្ណឹងក៏គេស្ដាប់មិនតាន់បានដែរឥឡូវថ្មនិយាយអញ្ចឹងអ្នកដែលកាន់សាសនាកំពុងតែជឿទៅព្រះអ្នកបកើតសួរតែយល់ស្របទេមិនយល់ស្របទេអាចផ្លោងដល់អាត្មាទៀតផងប៉ុន្តែការពិតហ្នឹងព្រះអង្គមិនបង្ខំឲ្យជឿទេព្យាយាមសិនទៅបដិបត្តិសិនទៅហើយឃើញវិញអញ្ចឹងមែនអត់អញ្ចឹងបានជាធัวហ្នឹងនៅក្នុងគុណរបស់ពធព្រះអង្គសម្ដែងថា សន្តតិកោជាធัวគឺព្រះអរិយបុគ្គលដឹងពិតឃើញពិតដោយបច្ចវេកណញ្ញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដទៃនោះនោះក៏ទេអញ្ចឹងអ្វីដែលព្រះអង្គបានដឹងនេះមិនមែនដឹងតាមគេទេគឺដឹងដោយប្រាជ្ញារបស់ព្រះអង្គដោយពលត្រូវដោយព្រះអង្គឯងយ៉ាងណាមិញបើនរណាចង់ដឹងតាមព្រះអង្គឆ្លងកាត់តាមរយៈសិក្សាមិនគ្រប់គ្រាន់ទេទាល់តែបដិបត្តិទៀតចង់បញ្ចប់គឺបដិវេធៈគឺការចាក់ធ្លុះចំពោះសភាវៈពិតថាប៉ុណ្ណាវាប៉ុណ្ណឹងដូចអ្នកជំងឺនឹងអញ្ចឹង ឬគ្រូខ្មែរថាខ្មោចធ្វើឬអំពើគេឬក៏ព្រាយធ្វើហោឬពេទ្យថានឹងអឺក្រុមពវៀនឬក៏ថាខ្នែងពវៀនទេអញ្ចឹងវាត្រឹមតែលឺហ្នឹងវាអត់តន់អត់តន់ច្បាស់ដល់ពិសោធន៍មើលឲ្យមើលសិនទៅឲ្យគ្រូខ្មែរផ្លុំសិនទៅវាជាអត់វាអត់ជាសន្ទុកយូរពេកងាប់ដែរណាហ្នឹងវាមានពេលកំណត់របស់វាឲ្យពេទ្យវះម្ដងដល់វះកាត់អាខ្នែងនឹងចេញដេស្អាតមកទឹក កាត់ធ្នេទៅជាទៅថ្ងៃក្រោយពីមកពីណាមកកុហកថាអាចុកពោះកាលហ្នឹងគឺដោយសារតែខ្មោចធ្វើជឿទៀតអត់អត់ទេអ្វីដែលបានពលត្រូវដោយខ្លួនឯងហើយឈប់ជឿគឺបានពិសោធន៍ផ្ទាល់តែម្ដងប៉ុណ្្នឹងសិនចុះ